តែប៉ុន្តែបើយើងមើលទី1បាទគឺកាយសម្បទារបស់យើងវាថាមួយផ្នែកទៅហើយបាទប៉ុន្តែបើយើងបច្ចេកទេសរបស់យើងក៏មិនជាចាញ់គេអីច្រើនដែរបាទសំខាន់យើងលេងបច្ចេកទេសយើងល្អហើយបាទបាទគាត់ថាពេលខ្លះម៉ាឡេគេទៅកម្រិតមួយលើយើងបន្ថែមទៀតហើយបើចឹងឲ្យធ្វើឲ្យយើងនឹងពិបាកក្នុងការទប់ទល់នឹងគេបាទហើយតែឃើញល្អហ្នឹងគឺគាត់ល្អកម្ពុជាគាត់ល្អទៅលើ បាល់លេងសម្រុកហ្នឹងគឺរីចម្រើនជាងមុនមែនបាទគាត់ថាយើងនៅចន្លោះប្រហោងបាទនៅប្រព័ន្ធការពីខាងក្រោមដដែល បាទថ្ងៃនេះអ្វីដែលខ្ញុំចាប់អារម្មណ៍បាទនៅក្នុងការប្រកួតនេះ អ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺ មាន ចំណុច2បាទដែលអឺអឺអឺអឺអឺមិនខុសពីបងប្អូនគាត់ចាប់អារម្មណ៍ទេ ទីមួយគឺការការលេងបាចលបហងស្លាប់ខាងស្ដាំបាទនឹងការស្លាយក្នុងប្រអប់ទីប្រអប់ទី បាទនេះគឺជាអ្វីចម្ងល់មួយដែលខ្ញុំឆ្ងល់ថាហេតុអីបានជាខ្សែការពាររបស់យើងគាត់ ហ៊ានស្លាយរបស់ប្រអប់នេះច្រើនមែនទែនជាពិសេសគឺក្របបាល់ដែលកាន់កាន់ច័ន្ទសុភ័ក្រធ្វើឲ្យមានបាល់ពេលនឹងទីប៉ុន្តែនេះមិនជាកំហុសគាត់យើងមិនដាក់បន្ទោសកំហុសគាត់ទេយើងឆ្ងល់យើងគ្រាន់តែយើងជជែកគ្នាទេបាទគួយកីឡាករគឺគាត់មានសិទ្ធិសម្រាប់ស្ថានភាពនៅលើទីលានគឺយើងអត់មាន យើងអត់ដឹងថាស្ថានភាពនោះយ៉ាងម៉េចទេយើងអត់បន្ទោសគាត់ទេយើងលើកទឹកចិត្តគាត់នៅក្នុងការលេងបានល្អថ្ងៃនេះ ហើយចន្លោះប្រហោងមួយទៀតគឺការការរត់លេងដាច់មាត់ពីស្លាបក្របទី2ក្របទី3គឺជាការលេងដាច់មាត់បាទអញ្ចឹងនេះគឺជាអ្វីដែលយើងលើកយកមកនិយាយហើយទាំងខ្ញុំខ្ញុំគិតថាគ្រូបង្វឹកលោក KSK Honda លោក Hero Herushi ជំនួយការគ្រូបង្វឹកបាទលោកភេសភៈតារាគឺគាត់មើលច្បាស់ជាងយើងទៀតបាទហើយគាត់នឹងគាត់ជាកែប្រែហើយប៉ុន្តែអ្វីដែលយើងឃើញថ្ងៃនេះសម្រាប់ខ្ញុំគឺ ទី1គឺការលេងស្លាយនៅប្រអប់ទីបាទគឺជារឿងគ្រោះថ្នាក់ហើយទី2គឺការប្រហែសនៅស្លាកនឹងស្ដាំបាទដែលសុភ័ក្រថ្ងៃនេះគឺគាត់ error ច្រើនបាទ ក៏គាត់ក៏មិនចង់ដែរតែធ្វើយ៉ាងម៉េចបាទបើលទ្ធផលនៃការរៀបចំលេងគឺបែបហ្នឹងទៅហើយបាទអញ្ចឹងក៏បាទមានតែចូលរួមសោកស្ដាយទេបាទសម្រាប់កម្ពុជាយើងបាទដែលអឺបាទចាញ់ប្រកួតបើកឆាកថ្ងៃនេះហើយតំបន់បំរើកណ្ដាលក៏ដូចគ្នាខ្ញុំគិតថា3នាក់ហ្នឹងគឺល្អហើយបាទគឺសុសកុម្ភៈអនចាន់ប៉ូលីនសុសសុណាប៉ុន្តែថ្ងៃនេះគឺគាត់ទាំង3នាក់សហការគ្នាអត់អត់អត់សូវបានល្អតំបន់កណ្ដាល បាទហើយក៏ជាហេតុដែលធ្វើឲ្យយើងអត់សូវមានបាល់លេងដែរបាទបាល់លេងវាច្រើនមានតែចាន់ចន្ទធាចន្ទធាអស់ទៅលេងអស់ទៅលេងអស់ទៅលេងរហូតដល់តែដូរចេញបាទដូរចេញនិយាយទៅប្រព័ន្ធប្រយុទ្ធរបស់យើងគឺបងប្អូនវាច្រើនគាត់សម្លឹងឃើញថាយើងនឹងខ្វះអ្នកបញ្ចប់ទីបាទអ្នកបញ្ចប់ទីបានយើងឃើញថ្ងៃនេះវឌ្ឍនាការគេបិទគាត់ចិត្តបាទគាត់ដល់ថ្នាក់ចុះមកលេងនៅខាងក្រោមបាទគាត់ចុះមកលេងនៅខាងក្រោមដើម្បីយកបាល់លេងគាត់មានឱកាសសុទ្ធមួយជើងដែរចាំវឌ្ឍនាការនៅក្នុងវគ្គទី1បាទគឺសុទ្ធតែអ្នកចាំទីចាប់ជាប់ហើយថ្ងៃនេះបាទលឹមពិសុទ្ធ បាទលឹមពិសុតក៏មានឱកាសច្រើនបាទប៉ុន្តែមានគាត់ទួយពេកបាទបាទពិសុតគាត់បច្ចេកទេសគាត់ល្អបាទកម្លាំងកាយសម្បទាគាត់ល្អប៉ុន្តែដោយសារគាត់មានទួយពេកគាត់ពិបាកក្នុងការញាក់ជាមួយនឹងខ្សែការពីហើយណាមួយយើងមើលទៅថ្ងៃនេះកម្ពុជាយើងលេងមករៀងយឺតយឺតយឺតបាទថ្ងៃនេះយឺតបាទយឺតហើយគណៈដែរម៉ាឡេស៊ីគឺអាចថាជាយុទ្ធសាស្ត្ររបស់គេគេបើកម្ពុជាលេងឲ្យខាងលើនៅពេលដែលកម្ពុជាហ្នឹងគឺចូលតង់ទី2 គឺ100%យើងនឹងថាកម្ពុជាសម្រុកហើយគឺដើម្បីចង់បានក្របបាល់តាមស្មើម៉ាឡេស៊ីគឺគេប្រើក្បួនទម្រង់បែបនេះគឺគេប្រើកលល្បិចនៅលើទីលានបាល់គេគឺគេឲ្យកម្ពុជាសម្រុកដើម្បីគេវាយបកភ្លាមភ្លាមសុទ្ធក្របទី2បាទអញ្ចឹងយើងឃើញក្របទី2របស់ម៉ាឡេស៊ីគឺនៅពេលដែលកម្ពុជាផ្លាត់ស្នៀតខ្សែការពារផុតសល់តែ3នាក់គេប្រើប្រព័ន្ធលេង counter attack បាទការពារវាយបកភ្លាមភ្លាមរកក្របបាល់បានសម្រេចកន្លែងនេះហើយបាទគឺជាបញ្ហាមួយដែរខ្សែការពារយើង12រូបប៉ុន្តែយើងបិទគេអត់ជាប់ថ្មីតែម្នាក់ បាទគឺមានថាកីឡាកររបស់ម៉ាឡេដែលសុទ្ធគ្រាប់ទី2ហ្នឹងគឺគាត់ល្អមែនតើគាត់អត់ទៅស្នាប់ឆ្វេងកឹបសម្បត្តិស្លាយសុភ័ក្របិទអត់ចិត្តសុភ័ក្រផ្លឹកគេសុទ្ធចូលបាទអញ្ចឹងគឺជាមូលហេតុបាទយ៉ាងណាក៏សរុបនៅការប្រកួតឡើងវិញជូនដល់បងប្អូនដែរបាទសម្រាប់ការលេងចប់បាទនៅក្នុងជំនួបជាមួយនឹងម៉ាឡេស៊ីចាញ់3ទល់6ពេលនេះបាទគឺយើងនឹងលេងប្រកួតក្រោយ បាទជាមួយនឹងឥណ្ឌូនេស៊ីដោយត្រូវលេងនៅថ្ងៃទី10 អស់នៅថ្ងៃទី9បាទទី9ពីកន្លះបាទម៉ោងនៅកម្ពុជារបស់យើងបាទអញ្ចឹងបន្តពីឆ្លងកាត់ឥណ្ឌូនេស៊ីយើងត្រូវទៅប៉ះបាឡាវបន្តទៀតប៉ះឡាវគឺអាចថាយើងសង្ឃឹមតិចតួចចុះបាទប៉ុន្តែចុងក្រោយគឺយើងតាក់ត្រឹមវៀតណាមបាទវៀតណាមគឺជាឧបសគ្គធំផុតបាទនៅប្រកួតចុងក្រោយរបស់យើងករណីថាបើយើងត្រូវការពិន្ទុប្រកួតចុងក្រោយអីរៀងពិបាកបន្តិចព្រោះថាវៀតណាមជាក្រុមដែលកំពុងមានកម្រិតនៃការលេងខ្ពស់ជាងយើងឆ្ងាយមែនទែនបាទនៅពេលបច្ចុប្បន្ន បាទជាការប៉ັດបាទគឺលើកមរំជម្រាបជូនបងប្អូនតាំងតែពីនៅក្នុងការ live ផ្ទាល់ការប្រកួតអញ្ចឹងទៅបាទគឺអឺការឆ្នៃប្រកួតដំបូងគឺពិតជាសំខាន់បាទគឺជាកម្លាំងចិត្តហើយដូចម៉ាឡេស៊ីអញ្ចឹងបាទគឺដូចខ្ញុំបានជម្រាបអញ្ចឹងម៉ាឡេគេឈ្នះកម្ពុជាបើកឆាកប្រកួតទី2គេប៉ះឡាវអញ្ចឹងឡាវកម្រិតចង់នៅក្រោមកម្ពុជាយើងទៀតអញ្ចឹងខ្ញុំគាត់ថាម៉ាឡេស៊ីគឺគេមានភាគរយច្រើនប៉ុន្តែយើងមិនមែនថាម៉ាឡេដឹងតែឈ្នះទេនេះគឺជាការគោរពប៉ុន្តែបើយើងនិយាយពីពីអឺអឺអឺអឺ ទុនណាខ្ញុំគិតថាម៉ាឡេគឺគេមានទុនច្រើនជាងបាទហើយក៏គេមានអាចមានឱកាសឆ្នៃអញ្ចឹងម៉ាឡេបើសិនជាឈ្នះពីប្រកួតគឺគេបាន6ពិន្ទុហើយបាទអញ្ចឹងគេទប់ស្មើត្រឹមតែឥណ្ឌូនេស៊ីឬក៏គេអាចថាចាញ់វៀតណាមគេចាញ់ឥណ្ឌូនេស៊ីគេស្មើវៀតណាម7ពិន្ទុគឺគេអាចសំលំមឡើងទៅជុំបន្តហើយបាទខុសពីកម្ពុជាយើងប្រកួតបើកឆាកគឺយើងចាញ់អញ្ចឹងយើងចាំអ៊ុតជាមួយឥណ្ឌូទៀតអញ្ចឹងបើសិនជាយើងឧទាហរណ៍ថាយើងឈ្នះឥណ្ឌូយើងអាចចាំអ៊ុតពីប្រកួតក្រោយបើយើងចាញ់ឥណ្ឌូ រៀងពិបាកពិបាកបាទពិបាកដោយសារម៉ាឡេគឺឈ្នះ2ហើយអញ្ចឹងយើងរៀងពិបាកក្នុងការយកលេខ2ក្នុងពូលអញ្ចឹងគឺការឈ្នះប្រកួតដំបូងគឺសំខាន់ហើយខ្ញុំគិតថាទាំងគ្រូបង្វឹកទាំងកីឡាករក៏គាត់មិនចង់ដែរបាទបាទហាត់ខ្លាំងលំនៅនោះមកបាក់ខ្លាំងមកលើយក៏តែលោកនេះមុនហ្នឹងមុនចូលឡាយអីដល់ពេលចូលឡាយស្ងាប់3ដងបាទចប់ហ្មងបាទបាទអស់ទុនទុនហ្នឹងហើយអស់ហើយបងអូនយើងស្រែកខ្លាំងពេកបាទមិនទាន់មានប្រពន្ធហ្មងបាទគឺអស់ប៉ុណ្្នឹងហើយ លោកមានប្រពន្ធយើងសួរសេរីកលាំងអត់មានបានសេរីទេបាទទៅលើដើមបាទមើលទៅលោកខំកសាមកឥឡូវញយញយនេះបាទតែមួយសេតរឿងកម្ពុជាចាញ់ថ្ងៃនេះផងបាទធ្វើឲ្យអស់កម្លាំងលីងបាទសេតមួយដេកហ្នឹងឯងអត់អស់កម្លាំងតាំងកម្ពុជាយើងបាទអញ្ចឹងគឺដូចខ្ញុំនិយាយអញ្ចឹងបាទគឺថ្ងៃនេះបាទកម្ពុជាយើងបាទគឺលេងមករៀងយឺតបន្តិចសុភ័ក្រគាត់រៀងអែរើនៅស្លាប់ស្ដាមបន្តិចហើយក៏ដូចជាបាទតំបន់នៅតំបន់បញ្ជនយើងគឺ បញ្ចប់ទីមិនបានសម្រេចមានឱកាសសុទ្ធប្រមាណដែរស្ដាយឱកាសសសួរណាឱកាសរបស់ច័ន្ទវឌ្ឍនាការបាទឱកាសរបស់អ្នកផ្សេងផ្សេងច្រើនស្ដាយបាទយើងបាទដូចស៊ីដានហ្នឹងក៏មានឱកាសសុទ្ធពីយងាយមួយជើងអីដែរប៉ុន្តែมันអាចទម្លុះបាទតំណែងទីបានអញ្ចឹងគឺខ្ញុំគិតថាហើយបាទខ្ញុំគិតថាប្រហែលជាកម្ពុជាគាត់យើងនឹងមានការផ្លាស់ប្ដូរប្រកួតក្រោយៗបាទប៉ះជាមួយនឹងដូរខ្ញុំគិតថាអញ្ចឹង បាទនិយាយទៅយើងសរុបជារួមទៅកម្ពុជាថ្ងៃនេះរាប់ទុកថាធ្វើបានល្អមកកម្រិតទៀតបាទបើយើងនៅតែត្រូវការការកំណែតម្រង់ឬក៏អភិវឌ្ឍបាននៅចំណុចខ្វះការបន្ថែមអញ្ចឹងបាទហើយបើតាមគំនិតខ្ញុំមកលោក DT យើងបើសិនជាយើងបានកាយសម្បទារបស់កីឡាករមមតមធំខ្ពស់កីឡាថារូបរាងស្តង់ដារល្អប៉ុន្តែ កាយសម្បទានឹងយើងមិនចេះតែរកបានទេបាទបាទអញ្ចឹងគឺអាចករណីថាបើសិនជាយើងមានកីឡាករកាយសម្បទាមមតមបាទខ្ពស់ទៅតាមកម្រិតស្តង់ដារគឺល្អមែនទែនអាចថាដោយសារតែបច្ចេកទេសក៏ដូចជាទម្រង់លេងរបស់ក្រុមទាំងពីរនឹងមានភាពខុសគ្នាយើងដឹងស្រាប់ហើយម៉ាឡេគឺគេលេងបាល់បែបលឿនលឿនទាំងលីកទាំងអីហើយកម្ពុជាយើងលេងបាល់បែបរៀងយឺតយឺតមួយមួយ អញ្ចឹងទម្រង់ពីរនេះអាចថាយើងដូចយើងនិយាយពីប្រទេសប្រទេសនៅអឺរ៉ុបអញ្ចឹងអេស្ប៉ាញលេងទីគីតាការបែបលឿនលឿនអង់គ្លេសលេងបាល់បែបវែងវែងអញ្ចឹងប្រទេសនីមួយៗគេមានទម្រង់ក៏ដូចជាគេហៅថា symbol នៃការលេងរបស់ទម្រង់ជំរឿសជាតិរៀងខ្លួនណាដូចបងប្អូនដឹងអញ្ចឹងម៉ាឡេស៊ីលីកគេគឺគេលេងបាល់លឿនលឿនបាទបាល់ការពារវាបករត់លឿនលឿនអញ្ចឹងកម្ពុជានឹងចូលចិត្តលេងបាល់បែបខ្លីៗសាមញ្ញប៉ះមួយមួយអញ្ចឹងវាអាចថាជាមូលហេតុដែលថ្ងៃនេះយើងយើងប៉ះជាមួយនឹងម៉ាឡេគឺយើងធ្វើមិនបានល្អផងហើយណាមួយ អឺយើងអាចថាការទម្រង់លេខរបស់យើងគឺប្រែប្រួលនៅដើមតង់ទី2ដោយសារតែយើងចង់បានក្របបាល់តាមស្មើអញ្ចឹងការចង់បានក្របបាល់តាមស្មើក៏ជាចំណុចប្រហោចន្លោះប្រហោងក៏ដូចជាចំណុចខ្សោយនៃការវិបកពីក្រុមគូប្រកួតដែរអញ្ចឹងបើសិនជាតង់ទី1មិនមានក្របបាល់ពេលនឹងទីខ្ញុំគិតថាសូន្យស្មើតង់ទី1តង់ទី2នឹងល្អមើលស្របតាមយ៉ាងនេះកម្ពុជានឹងមិនបុកពេកម៉ាឡេអាចនឹងដាក់សម្ពាធកម្ពុជាអាចនឹងការពារវេបកវិញឬក៏កម្ពុជាអាចសម្រុកទៅវិញទៅមកជាមួយម៉ាឡេប៉ុន្តែនៅពេលដែលយើងរបូតមកក្របតង់ទី1 ចូលមកដល់តង់ទី2កម្ពុជាយើង100%គឺសម្រុកដើម្បីរកគ្រាប់បាល់តាមស្មើប៉ុន្តែម៉ាឡេក៏គេមិនមែនថាគេមិនមានទម្រង់ទៅសម្រុកដែរគេសម្រុកដែរប៉ុន្តែ គេយកកោះល្បិចដែលគេលេងការពារហ្នឹងគឺដើម្បីវាយបកអញ្ចឹងបងប្អូនឃើញគ្រាប់ទី2គឺជាការលេងការពារវាយបកភ្លាមភ្លាមសម្រាប់100%បញ្ចប់ទីតែម្ដងក្របទី3ក៏ដូចគ្នា បាទគឺជាការលេងការពារវាបកឲ្យកម្ពុជាយើងលេងឡើងម្លឿនតិចឆេងមេងជាមួយនឹងកែនតាមសភៈតែគាត់ផ្លត់ឡើងម៉ាឡេគឺ គេមកភ្លាមភ្លាមបាទគេមកភ្លាមភ្លាមអញ្ចឹងការរត់មកបកមកវិញពីរបស់កែនច័ន្ទសុភ័ក្ររបស់ឆេងមេងរបស់អីហ្នឹងគឺគាត់រត់អត់ទាន់ទេបាទអញ្ចឹងគឺគាត់ប្រើប្រាស់កម្លាំងច្រើនអញ្ចឹងខ្ញុំគិតថានេះគឺជាចលនាប្រហោងដែលកម្ពុជាយើងអាចនឹងគិតពេលប៉ះជាមួយឥណ្ឌូនេស៊ីហើយការរបូតគ្រាប់បាល់នៅមួយគ្រាប់តង់ទី1ហ្នឹងគឺជារឿងសំខាន់បំផុតបាទបាទពីរគ្រាប់ពីរគ្រាប់ដែលយើងរបូតគ្រាប់បាទនៅវគ្គទី2គ្រាប់ទី3គ្រាប់ទី2និងគ្រាប់ទី3គឺយើងឃើញថាគេលេងបាល់ដាច់បត់បាទពេលបាល់ដាច់បត់ទៅគឺខ្សែការពាររបស់យើងគាត់ គេអូសមកតលាយបាទអាចធ្វើឲ្យគូប្រកួតរបស់ម៉ាឡេហ្នឹងអឺគាត់សុទ្ធបាល់ដាច់មាត់បានដល់ទៅ2គ្រាប់បាទអញ្ចឹងហើយកន្លែងនេះក៏ជាឬសោកស្ដាយដែរដែលព័ន្ធការពាររបស់យើងគឺច្រឡប់ហោងលេងនឹងបន្តិចបាទប៉ុន្តែយ៉ាងណាក្ដីបាទដូចជាអ្វីដែលខ្ញុំបានជម្រាបអញ្ចឹងថ្ងៃនេះកីឡាករគ្រូពេទ្យកម្ពុជាយើងគឺគាត់ប្រឹងអស់សមត្ថភាពហើយបាទមើលទៅគឺមានការអភិវឌ្ឍជាងមុនបាទហើយយើងល្អថែមពីការប្រកួតមុនមុនច្រើនបាទហើយអ្វីដែលខ្ញុំចង់លើកទឹកចិត្តបងប្អូនយើង ខ្ញុំទទួលស្គាល់ថាបងប្អូនអត់សប្បាយចិត្តទេចំពោះលទ្ធផលដែលយើងចាញ់ប៉ុន្តែយើងត្រូវចាំថាកីឡាករក្រុមការងារគ្រូបង្វឹកនិងគ្រូបង្វឹកគាត់ឈឺចាប់ជាងយើងលើស100ដងមានន័យថាគាត់ជាកីឡាករតំណាងជាតិគឺគាត់ចង់លេងដើម្បីឲ្យជាតិឈ្នះប្រជាពលរដ្ឋនៅនៅយើងកម្ពុជាអ្នកគ្រប់គ្រងគោព្រៃគឺអត់សប្បាយចិត្តទេបាទយើងលទ្ធផលចាញ់អ្នកគ្រប់គ្រងណាក៏ដូចអ្នកគ្រប់គ្រងដែរតែក្លឹបឬក្រុមដែលខ្លួនឯងស្រឡាញ់ក្រុមតំណាងប្រទេសរបស់យើងចាញ់ យើងអត់សប្បាយចិត្តប៉ុន្តែយើងយកបេះដូងយើងទៅដាក់នៅក្នុងបេះដូងរបស់ពួកគាត់ក៏ពួកគាត់ជឿចាត់មិនចាញ់យើងប្រហែលដែរហើយពួកគាត់ក៏ចង់ឈ្នះដើម្បីយើងដែរដើម្បីជាតិដើម្បីប្រជាពលរដ្ឋអ្នកគ្រប់គ្រងអញ្ចឹងខ្ញុំចង់លើកទឹកចិត្តបងប្អូនថាបន្តការគ្រប់គ្រងទៅក្រមជាមួយជាតិកម្ពុជាពួកគាត់បានកែប្រែច្រើនមែនទែនជាពិសេសទម្រង់លេងពីមុនយើងលេងការពារដើម្បីដាច់មាត់សុទ្ធគឺយើងការពារសុទ្ធឥឡូវនេះថ្ងៃនេះគឺទម្រង់លេងយើងការយើងសម្រុកបានយើងគ្រប់គ្រងបាល់បាន52%បាទបាទ ឱកាសសម្រុកម៉ាឡេ17យើង11តែម៉ាឡេគេសុទ្ធបានចំគោលដៅច្រើនគេសុទ្ធចូលបាន3គ្រាប់យើងឱកាសចំគោលដៅបានតែប្រហែលលើកមិនសុទ្ធបានមួយគ្រាប់ដោយសារបាល់ពេលទាំងទីអញ្ចឹងខ្ញុំគិតថានេះគឺជាកំណែទម្រង់ដ៏ធំមួយហើយសម្រាប់កម្ពុជាយើងហើយជាពិសេសកីឡាកររបស់យើងហ៊ានលេងមុខទីហ៊ានលេងប៉ះបាល់ខ្លីៗហ៊ានលេង បាត់រៀបចំក្រុមពីក្រោម build up ពីក្រោមឡើងមកលើនេះគឺជាអ្វីដែល កម្ពុជាយើងធ្វើបានល្អហើយហើយខ្ញុំសង្ឃឹមថាបងប្អូននឹងបន្តការគ្រប់គ្រងជាបន្តបន្តទៀតនៅក្នុងការប្រកួតជាមួយនឹងឥណ្ឌូនេស៊ី ក៏ដូចជាការប្រកួតជាមួយនឹងឡាវនិងវៀតណាមអញ្ចឹងសង្កឹមថាកម្ពុជាយើងថ្ងៃហើយណាក៏អាចនឹងរកបាល់ពិន្ទុបានច្រើនតាមអាចធ្វើបាននៅក្នុងក្នុងពូលតទៅចោះបាទបាទនៅក្នុងពានរង្វាន់នេះគឺយើងអត់ទាន់ធ្វើកំណត់ត្រាឡើងដល់វគ្គពាក់កណ្ដាប់ដាច់ព្រ័ត្រទេបាទគឺបាទការលេង6 7ដងកន្លងមកបាទនៅក្នុងព្រឹត្តិការណ៍ AFF បាទទីខាប់នេះគឺយើងបានត្រឹមតែវគ្គចែកពូលទេនិយាយទៅតាំងពីបង្កើតមកឆ្នាំ96បាទកម្ពុជាយើងបានត្រឹមវគ្គចែកពូលបាទ អឺចឹងក៏យកដៃឆ្លងផុតដែរសង្ឃឹមថាឆ្នាំនេះយើង អាចឆ្លងផុតប៉ុន្តែគ្រាន់តែការប្រកួតចាប់ផ្ដើមហើយគឺយើងរបូតបន្ទុកបាត់ទៅហើយអញ្ចឹងចង់ឡើងគឺរៀងតឹងបន្តិចដោយសារតែគូប្រកួតដែលនៅសល់នៅសល់ជើងខ្លាំងពីរបាទគឺឥណ្ឌូនេស៊ីមួយវៀតណាមមួយបាទអញ្ចឹងយើងសង្ឃឹមតែមួយទេគឺប៉ះឡើងបាទអញ្ចឹងមានន័យថាថ្ងៃនេះទទួលស្គាល់បងប្អូនមានការមិនពេញចិត្តដូចគ្នារៀងរៀងខ្លួនបាទមានអ្នកខ្លះគាត់ថាអឺសូសេឡាបាទចាំទីមិនសូវបានល្អពិសតលេងមិនកើត បាទមានអ្នកខ្លះបាទគាត់ក៏បន្តសិក្សាការពារកែនច័ន្ទសុភ័ក្រក៏ដូចជាអ្នកផ្សេងផ្សេងបងប្អូនយើងក៏មិនហងដាស្លូតពេកអញ្ចឹងទៅបាទខ្ញុំទទួលស្គាល់ខ្ញុំយល់អារម្មណ៍បងប្អូនថាអត់សប្បាយចិត្តនៅពេលដែលកម្ពុជាយើងចាញ់បាទហើយអ្វីដែលខ្ញុំនិយាយបាទភាសាហើយភាសាទៀតបងប្អូនអត់សប្បាយចិត្តប៉ុណ្ណឹង ក្រុមកីឡាករគាត់អត់សប្បាយចិត្តខ្លាំងជាងយើងទៅទៀតបាទគឺគាត់ជាអ្នកលេងផ្ទាល់នៅលើទីលានគ្មានកីឡាករណាចង់ចាញ់ទេ គ្មានក្រុមណាចង់ចាញ់ទេជឿខ្ញុំទៅអញ្ចឹងអ្វីដែលយើងអាច ធ្វើនៅបានដល់ពេលនេះបន្តការគ្រប់គ្រងលើកទឹកចិត្តបាទហើយយើងកុំបាត់បំបាក់ទឹកចិត្តកីឡាក្រុមកីឡាកររបស់យើងដោយសារតែកីឡាករដែលទៅប្រទេសសិង្ហបុរីទាំង30នាក់ហ្នឹងគឺសុទ្ធតែជាជំរឿនដ៏ល្អបំផុតរបស់កម្ពុជាហើយបាទគឺមានន័យថា best of the best ហើយក្នុងចំណោមកីឡាករទាំងប្រមាណនៅក្នុងលីកកំពូលកម្ពុជាទាំងប្រមាណក្រុម10ក្រុមជានៅលីកកំពូលកម្ពុជាហ្នឹងគឺហុងណាគាត់ select យកអ្នកល្អបំផុតហើយបាទ អញ្ចឹងខ្ញុំគិតថាมันមានអ្នកណាល្អបំផុតជាងកីឡាករនៅក្នុងក្រុមនេះពេលបច្ចុប្បន្ននេះទេ បាទដោយបងប្អូនឃើញស្រាប់អញ្ចឹងអស់ហើយបាទតំបន់បំរើកដាលសសុវណ្ណាគុជកុម្ភៈអនច័ន្ទពលីនបាទប្រយុទ្ធចន្ទធាពិសុទ្ធវឌ្ឍនាការការពារខាងក្រោមដែលគេពេញអស់ហើយប៉ុន្តែថ្ងៃនេះយ៉ាងម៉េចដោយសារតែក្បួនយើងគឺចាប់ក្បួនយើងបានបាទបាទគ្រូម៉ាឡេចាប់ក្បួនយើងបានអញ្ចឹងគ្រូម៉ាឡេគាត់ដឹងពីវិធីលេងគាត់គេសុទ្ធយើងមកក្របដោយសារបាល់បេនឹងទីទម្រង់ប្រែប្រួលតង់ទី2គេដឹងតែយើងសម្រុក គេការពារចាំវាយបកនេះគឺជាទម្រង់ដែលគេធ្វើឲ្យជោគជ័យបើយើងនៅតែទប់នៅតែការពារលទ្ធផលនៅតែមួយសូវបាទបាទអញ្ចឹងយើងត្រូវតែបដូរបាទយើងអត់មានអីចាញ់យើងចាញ់ស្រាប់ហើយវគ្គទី1អញ្ចឹងយើងត្រូវតែបដូរអញ្ចឹងឥឡូវនេះយើងលទ្ធផលអត់បានល្អទេអញ្ចឹងគ្រប់ត្រូលបាទបន្តការគ្រប់ត្រូលបាទសម្រាប់ខ្ញុំគឺខ្ញុំនៅតែបន្តការគ្រប់ត្រូលនេះបាទគឺកីឡាករគាត់លេងដើម្បីបាទ logo មីនេះអញ្ចឹងសង្កត់ថាយើងអ្នកគ្រប់ត្រូលក៏យើងគ្រប់ត្រូលដើម្បី logo មីនេះដែរគឺយើងបន្តការគ្រប់ត្រូលទាំងអស់គ្នា